ស្រទុំនឹងឲ្យមើលភ្នំបែក ថ្ងៃនោះទេប្រអគុណ នឹងឲ្យសាក់បងវាកាន់ខ្លាញ់របងវាអាក្រក់នឹងឲ្យសាក់បងវាកាន់ត្រាញ់មានក្រមុំនឹងឲ្យចំស្លាញ់អលអននឹងឲ្យប្របងចេះបាញ់គេបត្រង់ចេះជីកតំលងនឹងឲ្យចេះជូក្បាលត្រង់ចេះជីកតំលងនឹងឲ្យចេះជូក្បាលត្រង់ទីបោចេះបាញ់នឹងឲ្យគេបត្រង់អលអននឹងឲ្យបងតែរយបងស្រាប់ Thank you.